ចំពោះសម្បត្តិអវាទរួមជាមួយគ្នានឹងសុចរិតកម្មអំពើប្រព្រឹត្តនេះមានតម្លៃក្រៃលែងណាស់ប៉ុន្តែមាសប្រាក់រាប់លានរាប់កោតកហបណៈណាក៏មិនស្មើនឹងសម្បត្តិអវាទហើយនឹង សុចរិតកម្មការប្រព្រឹត្តសុចរិតរបស់ពុទ្ធបរិស័ទបងប្អូនកូនចៅនឹងសេចក្តីនឹងគឺដកស្រង់ចេញអំពីពាក្យរបស់ ព្រះបរមពុរិស័ទទីខីទីខេវុកុមារចឹងបណ្ណាដែលជាបុត្ររបស់ប្របាទទីខីតិកោសលប្របាទ ព្រំតតនឹងឯងទៅវាយដណ្ដើមយកនគររបស់ព្រះអង្គដែនកោសលចឹងចឹងទៅពមេតាប្របៃតាព្រះបរមពុរិស័ទនឹងភៀសខ្លួនហើយគិតថាបើភៀសខ្លួននៅតែក្នុងដែនកោសលនឹងនាំឲ្យគេសង្ស័យរករោគទៅឃើញអញ្ចឹង ភៀសខ្លួនរត់មកនៅនគរពេរាណសីហ្នឹងទាំងកណាស់ដែលគេមិនបានចាប់ផ្លឹកនឹកថាព្រះអង្គហ៊ានអៀនចូលមកសង្ងំនៅ ក្នុងនគរពរិនិស័យគេនឹកវាមិនដល់ណានឹងឯងទៅនឹកវាមិនដល់សោះហើយព្រះអង្គក៏នៅជាមួយស្មូនឆ្នាំងជាខ្សាត់ណាមើលមើលហើយមកនៅធ្វើ ធ្វើឆ្នាំងធ្វើអីអីចឹងទៅនឹងឯងរហូតដល់ទៅបានព្រះបរមពោធិសត្វនឹងឯងព្រះបរមពោធិសត្វហ្នឹង ទៅតែមកតាំងគួរអីអីដែលមកនៅធ្វើជាកម្មករស្មូនឆ្នាំងនឹងហើយទេមកនៅធ្វើការងារឲ្យគេហ្នឹងទៀតហ្នឹងឯងហើយដល់ទៅបានព្រះបរមពោធិសត្វមក ម្រើនវ័យណាប្រហែលជាម្ដុំ10ឆ្នាំអីហ្នឹងចឹងក៏វិជូនឲ្យទៅរៀននៅនគរណាតកសិលាទៅចឹងគិតថាក្រែងលោវាមានវិបត្តិភ័យអន្តរាយ អីយ៉ាងម៉េចទៅក៏ឲ្យកូននឹងបាននៅរស់ចឹងទៅ ជាពូជពងហ្នឹងឯងហើយ ក្រោយមកគឺមានអ្នកស្គាល់ហើយចង់អែបអបជាមួយគ្នានឹងព្រះរាជាដែលជាសត្រូវហ្នឹងរាជាដែលដណ្ដើមយោនគរហ្នឹងគឺថាមានអ្នកទៅអែបអបហ្នឹងឯងធ្លាប់ជា អ្នកនៅ ជាមួយព្រះអង្គធ្លាប់ជាអ្នកបំរើព្រះអង្គហ្នឹងឯង ប៉ុន្តែឥឡូវឃើញតែព្រះអង្គអញ្ចឹងហើយហើយចង់បានឋានៈបុណ្យស័ក្តិហ្នឹងគឺត្រូវរាយការណ៍ទាំងហ្នឹងគឺសភាពរបស់បថុជនប្រព្រឹត្តទៅអញ្ចឹងទាំងហ្នឹងឯងខ្វះមេត្តាករុណាទាំងកណ្ដាស់ខ្វះអាហ្នឹងឯងមនុស្សមិនមែនសត្វតែអញ្ចឹងទេទាំងហ្នឹងឯងទាំងពីព្រោះអាការដែលប្រព្រឹត្តទៅហ្នឹងគឺដឹងថា រាជាមុខតែត្រូវបហាជីវិតដែរហើយយើងយើងធ្វើទៅអញ្ចឹងដើម្បីអំណាចបនសក្ឋណៈរបស់យើងព្រមឲ្យគេស្លាប់នេះអានឹងគឺមានតែបថុជនបថុជនអន្តៈបថុជនចឹងដែលអាចប្រព្រឹត្តទៅបានចឹងហើយមានរឿងមួយដតីផ្សេងអាមាតរបស់ព្រះរាជាហ្នឹងហើយ បានប្រព្រឹត្តនៅ កិច្ចការងារមួយគួរឲ្យយើងគោរពដល់គុណរបស់គាត់ជ្រះថ្លាគឺវាមានរឿងដែលថាភរិយាស្វាមីពីរនាក់ហ្នឹងណារស់នៅ កំសត់កំរអីចឹងទៅទេស្រាប់តែភរិយាមានគោទៅចង់សោយកយ៉ាអើចង់បរិភោគកយ៉ារបស់ព្រះរាជា ភិយាហ្នឹងទៀតចាញ់គោមិនដឹងជាបុតហ្នឹងយ៉ាងម៉េចធ្វើឲ្យចង់ចង់បរិភោគកាយារបស់ព្រះរាជាហើយដល់ចឹងទៅលំបាកលំបាកដែលថាដល់វាមាន ចំណង់ចឹងទៅបរិភោគអីក៏អត់បានដល់ទៅប្រាប់ប្តីចឹងទៅហ្នឹងហើយប្តីដឹងធ្វើម៉េចដើម្បី បានកាយារបស់ព្រះរាជា ក៏បន្លំធ្វើជាអ្នកបួសទៅបិណ្ឌបាតនឹងឯងចឹងក្នុងព្រះរាជវាំងបានមែនចឹងបានមែនប៉ុន្តែព្រះរាជាផ្លែកមុខនឹងឯងផ្លែកប្រភៈមិនដឹងជាបព្វជិតមកពីណាដែលបួសមកពីណាចឹងទៅឲ្យអាមាត្យម្នាក់តាមមើលតាមមើលព្រះអង្គមិនសួរនាំអីចឹងទៅទេនឹងឯងដាក់កិយាក្នុង បាតអីអីនឹងចឹងទៅ ព្រះអង្គជាអ្នកថ្វាយទានតែតែថាចង់ដឹងថាបព្វជិតនឹងមកពីណា អាមាត្យនឹងគឺតាមមើលទាំងតាមតាមតាមចូលទៅក្នុងព្រៃហើយគាត់នឹងផុតពីព្រៃមើលចុះមើលឡើងដោះចពោះបងដាក់កង្វិចលៀកពាក់ហើយអាវទៅទៅនឹងឯងចឹងនឹងគឺអាមាត្យនឹងដឹកថាមកទូលបរិជា គឺបរោះនឹងត្រូវបហាជីវិត មកបន្លំព្រះជាអញ្ចឹងត្រូវស្លាប់ហើយនឹងឯងព្រះជាក៏ຕົកតោមនោះហើយអ្នកឯណោះក៏ត្រូវស្លាប់អញ្ចឹងទៅក៏មកថ្វាយគុំព្រះជារាជា ត្រាស់សួរទៅ ថាព្រះអង្គហើយខ្ញុំខ្ញុំទូលទូលពេលបង្គំតាមដានបរោះហ្នឹងទៅនឹងឯងដល់ទៅតាមដានមើលមើលមើលមើលទៅ ស្រាប់តែបាត់ពីភ្នែកទូលពេលបង្គំទៅណា ហ្នឹងហើយបរិជាក៏ឮសូរចឹងអូព្រះអរហន្តអញ្ចឹងបានយើងមិនដែលឃើញមានរិទ្ធហោះពីនំហែមកពៀនអីមកហើយសបាយប្រតិមែនទេណាហ្នឹងឯងរាជាក៏សបាយប្រតិទៅហើយអាមាត្យហ្នឹងអត់កុហកទេព្រោះថាដែលបាត់ពីភ្នែកហ្នឹងអញ្ចឹងទៅបាត់ពីភ្នែកគាត់មែនក៏ដោះស្បង់ចពោះបាត់ទៅហើយហ្នឹងហ្នឹងឯងហ្នឹងឯងហើយក៏ដើរបាត់ ចេញពីភ្នែកគាត់ចឹងទៅនឹងឯងនេះខ្ញុំណាគ្រាន់តែលើកឲ្យឃើញថា អាមាត្យនឹងក៏អត់កុហកបរោះនឹងក៏អត់ស្លាប់ពរាជាក៏សបាយប្រតិទៅក្នុងទានរបស់ព្រះអង្គនឹងឯងអានឹងគ្រាន់តែលើកអំពីទឹកចិត្តមួយរឿងចឹងទៅប៉ុន្តែចំពោះអ្នកបំរើម៉ាន់ប្រកេះបោះពរាជានឹងគឺថាអត់មានអាណិតសំណោះ រាជាដែលធ្លាក់ខ្លួនមកអញ្ចឹងយកតែអាយុជីវិតឲ្យតែបានរស់ហ្នឹងមានទៅប្រម៉ែប្រមូលកងតបអីណាទៅដណ្ដើមនគរអីណាវិញបានអត់អត់ហ៊ាន កម្រើកអត់ហ៊ានធ្វើអីផងហើយប៉ុណ្ណឹងហើយមើលមើលព្រោះហេតុតែរឿងចង់បានណាតំណែងតែង តាំងហ្នឹងយកចិត្តរាជាហ្នឹងក៏រាយការទៅរាជាឲ្យគេមកចាប់ព្រឹបចឹងទៅចឹងប៉ុណ្ណា នឹងឯងហ្នឹងហើយរឿងរ៉ាវវែងឆ្ងាយវាគ្រាន់តែចង់មកបញ្ជាក់នៅក្នុងចំណុចសម្បត្តិអវាទហើយនិងសច្ចរិតកម្មតែប៉ុណ្្នឹងទេវែងឆ្ងាយក៏ពិរោះតាមនឹងក្នុងបញ្ចកនិបាតជាដកកណានឹងឯងទីខីតេជាដកហើយដល់ទៅអញ្ចឹងនៅពេលដែលចាប់បដាវៃ វាយទៀតទៀតវាយយកទៅកម្មទីបហាជីវិតហ្នឹងក្នុងកាលនោះព្រះបរមពុរិស័ទហ្នឹងក៏នឹកមេដាបិតាមកជួបព្រឹត្តិការណ៍ហ្នឹងទៅឃើញគេកំពុងតែវាយបណ្ដើមេដាបិតាហ្នឹងទៅកម្មទីសម្លាប់នៅឈរនៅមុខវងមហាជនហ្នឹងណាប្របាទទីខីតិនឹងឃើញកូនឃើញកូន ហើយ គិតថាក្រែងតែកូននឹងធ្វើនៅអំពើអីឆ្កំឆ្គងមិនសមរម្យ ក៏បានពោលឡើងថាកុំឲ្យគិតកាលវែងកុំឲ្យគិតកាលខ្លីណាពីវេរាមិនអាចស្ងប់រងាប់ទៅបាន ដោយការចងពីទេ ពីវេរាស្ងប់ រងាប់ ទៅបាន ដោយ ការមិនចងពីណាកូន ស្រែកកូនចឹងឯងហើយអត់មានណាដឹងថាមានកូនទេពីព្រោះគេម៉ែសីក៏អត់មានគួមានអីទេដឹងចឹងនឹងឯងព្រោះកាលដែលនៅសោយរាជណានឹងឯងដល់ចឹងមានកូនអីណាអីចឹងទៅគេអត់ដឹងហើយគេនឹកថាព្រះអង្គនឹងភ័យភ័យខ្លាចស្លាប់នឹងទៅមកមើលមកមាយស្រែកកូនស្រែកអីហ្នឹងប្រពោលឡើង3ដងដើម្បីបញ្ជាក់ឲ្យកូននឹងលឺ នឹងឯងកុំឲ្យគិតកាលវែងគឺក្នុងសេចក្តីអត់មានណានាដឹងទេមានតែព្រះបរមពុរិស័ទចឹងសំភាពឆ្លាតឆ្លះមកគឺ យល់ពាក្យនឹងណានាក៏អត់ដឹងថាម៉េចកុំឲ្យគិតកាលវែងដឹងថាម៉េចមកឲ្យគិតកាលខ្លីថាមិនដឹងថាម៉េចហ្នឹងឯងហើយដល់ចឹងទៅឃើញឃើញគេសម្លាប់ ដីដាមេដាហ្នឹងគឺទ្រាំទ្រាំមិនឲ្យហូរទឹកភ្នែកចឹងហ្នឹងឯងខ្លាចគេសង្ស័យគេដឹងអីចឹងទៅចឹងពួកឃើញឃើញមហាជនឃើញការបហាជីវិតហ្នឹងកាប់បីដាឡើង4កណាត់មេដា4កណាត់កណាកាត់ចោលកន្លែងបហាជីវិតហ្នឹងចឹងដល់ទៅចឹងទៅពេលលប់ គេទៅអស់ចឹងទៅព្រះបរមពុរិស័ទចូលទៅបានកន្លែងហ្នឹងហ្នឹងឯងគេសម្លាប់ចោលរួចអស់ហើយចូលទៅទៅរើសសាកសពហ្នឹងហើយ អង្គុយយំមកឆ្អែតណាអង្គុយយំ ទឹកភ្នែកតែខំទុកទាំងប្រមាណហ្នឹងគឺថាហូរមកអស់ណាពីព្រោះឃើញទស្សនភាពទាំងអស់ហ្នឹងហើយដល់មកឥឡូវឃើញអនិច្ចកណាត់ មេដាប្របីដាអញ្ចឹងណាហ្នឹងឯងយំយំស្អែតអញ្ចឹងទៅហើយក៏ប្រមូលសាកសពនឹងបូជាទៅទៅបូជាដោយភ្លើងនឹងអញ្ចឹងទៅមិនទុករត់រាយអីទៅទេក្នុងទីបហាជីវិតហ្នឹងរួចទៅក៏នឹកនឹកឃើញដល់ការសងសឹកទៅនៅជាមួយពួកអ្នកតម្រៃអញ្ចឹងទៅក៏មាន ចំណេះផ្នែកខាងដេញពិនយប់ឡើងឲ្យកលួចពីរស់ទៅតែម្ងទាំងរហូតដល់បរិជាឮទៅសាកសួរទៅយោតទៅឲ្យនៅជាមួយក្រនលេងពិនហ្នឹងឲ្យព្រះអង្គស្ដាប់ហើយទីខេវុកមាយកបតីទុកដាក់បំរើព្រះរាជាព្រះរាជាទុកចិត្តមែនទេទៅតែជាអ្នក បរត់ថ្វាយព្រះរាជាទៀតពេលមួយត្រូវបរត់ចេញ ពីព្រះរាជវាំងទៅពោធិសត្វបរត់ទៅលឿនដោយអាចិន័យព្រះអង្គវាល្អពិសេសជាងគេលឿនលឿនលឿនដាច់ផុត ពីគេ ទៅនៅ ក្នុងព្រៃស្ងាត់ណាតែពីព្រះអង្គ kia ហ្នឹងរាជាហត់នឿយប្រកាយមកផ្ទុំផ្ទុំកោយផ្លូវពពោរិស័តទៀតទុកចិត្តហ្នឹងនឹងពេលហ្នឹងឯងដែលត្រូវសងសឹក នៅពេលដែលដកប្រខណ្ឌពរាជានឹងដើម្បីកាត់បស័យសពរាជាឬសំលេងបៃតានឹងប្រកបតិជានឹងហ្មងទៀតដោយការចងចាំហ្នឹងណាទៀតហ្នឹងឯងម្ដងហើយម្ដងទៀតឡើង3ដងណាទៀតដកឲ្យដាក់វិញដកឲ្យដាក់វិញចឹងដល់ព្រះរាជានឹងលក់លក់ឡើងយល់ស្របថាមាន សត្រូវមកចាប់ព្រះអង្គបហាព្រះអង្គភ័យភ្ញាក់តឡាតតោងឡើងព្រះបរមពុរិស័ទចាប់សង្កត់ជាប់ទៅដែរ នឹងឯងយល់សពហ្នឹងវាត្រូវទៀតណានឹងឯងនឹងកត់ជាប់ចឹងទៅបានប្រកាសថាទូលព្រះបង្គំហ្នឹងណាគឺជាបុត្ររបស់បាទីខីតិនឹងឯងទាំងពេលហ្នឹងដែលត្រូវសងសឹកក៏ប៉ុន្តែទូលព្រះបង្គំប្រទានជីវិតថ្វាយទ្រង់ក៏ណាមិនមែនដោយសារតែទ្រង់នឹង បានប្រទាននៅមាសប្រាក់ទ្រព្យសម្បត្តិរាប់លានរាប់កោតកហបណៈឲ្យទូលព្រះបង្គំទៅទូលព្រះបង្គំមិនប្រហារជីវិតទេណាមែនទេមែនដោយសារព្រះអង្គប្រទានទ្រព្យសម្បត្តិវៃវៃអីឲ្យទូលព្រះបង្គំទេដែលទូលព្រះបង្គំបានប្រទានជីវិតថ្វាយទ្រង់នេះ គឺមួយដោយ សម្បត្តិអវាទរបស់បៃតា ដែលថាកុំឲ្យគិតកាលវែងហ្នឹងគឺកុំឲ្យចងពីវាវែងឆ្ងាយកុំឲ្យគិតកាលខ្លីហ្នឹងគឺកុំឲ្យប្រញាប់បែកមិត្តពីវរាមិនអាចស្ងប់រងាប់ទៅដោយការចងពីទេពីវរាស្ងប់រងាប់ ទៅដោយការមិនចងពីនឹងឯងចឹងហើយរឿងក្នុងពិភពលោកហ្នឹងមិនបានបប្រតិបត្តិតាមនឹងទេណានឹងឯងគឺមានការចងពីគ្នាហើយ វាយទៅវាយមកអញ្ចឹងរឿងក្នុងលោកតែនេះគឺថាលទ្ធផលល្អណាស់សម្រាប់ព្រះបរមពោធិសត្វព្រះរាជាអគុណអគុណព្រះបរមពោធិសត្វនាំចូលទៅកម្មសំណាក់កងតបហើយក៏ប្រជុំនៅមើលមុខមន្ត្រីប្រកាស ប្រកាសការដែលបានទីខេវុ កុមារនេះឯងបានឲ្យជីវិតយើងយើងក៏ប្រកាសឲ្យជីវិតដល់ទីខេវុកុមារនឹងប្រកាសអញ្ចឹងឲ្យជីវិតទៅវិញទៅមកហើយដើម្បីឲ្យឲ្យទំនាក់ទំនងកាន់តែជិតស្និទ្ធហ្នឹងព្រះអង្គក៏អភិសេករាជអធិតាជាមួយនឹងព្រះបរមពុរិស័ទណាដល់អញ្ចឹងទៅប្រគល់កោសលហ្នឹងណាដែលជាសម្បត្តិ តអំពីប្របៃតាមកហ្នឹងគឺថាឲ្យព្រះបរមពុរិស័ទគ្រប់គ្រងក្នុងដែនកោសលហ្នឹងចឹងទៅហើយមានអីទៀតបើទៅជាកូនប្រសាហើយហ្នឹងហ្នឹងហើយកូនស្រីពរាជធីតាដែលជាទីស្រឡាញ់ហើយហ្នឹងវាមានស្អីទៅទៀតបានបត់មកចៅរបស់ព្រះអង្គហើយហ្នឹងម្ល៉េះហើយកោសលនឹងការស័យនឹងគឺថាជាញាតនឹងគ្នារហូតមកទៅទៀតហើយដល់ទៅប្របាទ ព្រំតតសោយពទីបង្គត់ទៅ គឺព្រះបរមពុរិស័ទសោយរាជទាំងកោសលទាំងកាសីទាំងកណាអត់មាននៅ កាសីនឹងមានអ្នកសោយរាជដតីផ្សេងទេគឺព្រះបរមពុរិស័ទនឹងសោយរាជនគរទាំងពីរនឹងតែហ្មងនឹងជាលទ្ធផលដែលដែលទទួលអវាទពីប្របីតាមកនឹងឯងនឹងឯងអញ្ចឹងគឺថាសម្បត្តិអវាទនឹងមួយ ហើយនឹងសុចរិតកម្ម នឹងឯងសុចរិតកម្មគឺការប្រព្រឹត្តសុចរិតរបស់ទូលព្រះបង្គំនេះឯងមានតម្លៃជាង ប្រាក់រាប់លានរាប់កោតព្រះអង្គប្រទានប្រាក់រាប់លានរាប់កោតមិនអាចបដូរអាយុជីវិតបានទេទូលព្រះបង្គំមិនមិនព្រមទទួលយកសម្បត្តិនឹងឲ្យឲ្យជីវិតព្រះអង្គទេពីព្រោះត្រូវសងសឹកជាមួយមេត្តាបិតានឹងព្រះអង្គត្រូវតែអស់វិជន នឹងឯងប៉ុន្តែបើទូលព្រះបង្គំប្រព្រឹត្តចឹងទៅនឹងគឺថាញាតរបស់ព្រះអង្គព្រះរាជបុត្ររបស់ព្រះអង្គនឹងត្រូវសងសឹកមកទូលព្រះបង្គំវិញ ហើយក៏តគ្នាចឹងទៅនឹងឯងដែលជាអវាទរបស់ព្រះបិតាអញ្ចឹងគឺថាសម្បត្តិអវាទមួយ សុចរិតកម្មរបស់ទូលព្រះបង្គំនឹងមួយ ដែលមានតម្លៃជាងប្រាក់ រាប់លានរាប់កោតកហបណៈនឹងទៅទៀតទាំងសូមអនុមោទនីទាំង